សំដីស្រីធ្លាប់សាសងថាមិនព្រមស្រឡាញ់បងឲ្យបងចង់តែស្រឡាញ់ស្រីបងខំប្រឹងស្រឡាញ់អូនទងតែអូនមិនប្រណ ធ្វើប្តីបងតស៊ូស្រឡាញ់ស្រីយូរទៅលេងអីស្រីដាក់ទៀនស្រួលស្រឡាញ់ប៉ុណ្ណឹងហើយអូនអើយងើយបងមកផ្លិចមិន សូមស្រឡាញ់ផងអូនអើយបងដាច់ចូលអីលើអេអញអីទៀតអាណិតបងទៅ បំភ្លេចមិនដាច់បានបងស្រឡាញ់តែកលយាភ្លេចមិនបាន ទៀតអាណិតបងទៅបងរងចាំយូរហើយពើស្រលាញ់បងទៅណាអូនណាអីអញអីធានណាណិតបងទៅបងរងចាំយូរហើយពើស្រលាញ់បងទៅ